នៅក្នុងឆ្នាំ2013និង2014អង្គការគោលដៅយុតិធធម៌ជាមួយនឹងគម្រោងបញ្ហាយុតិធធម៌បាននាំមកជូននៅការបង្ហាញចំនួន4ស្ដីអំពីបញ្ហាយុតិធធម៌ដល់សិស្សានុសិស្សកម្ពុជាដែលមកពីបណ្ដាខេត្តនានាភ្នំពេញសៀមរាបបាត់ដំបងនិងក្រុងព្រះសីហនុវីដេអូនេះប្រមូលផ្ដុំនៃការដកស្រង់អំពីការសម្ភាសន៍ដែលពួកយើងបានធ្វើជាមួយពួកគាត់ នាងខ្ញុំឈ្មោះធីលីភាជានិស្សិតឆ្នាំទី3ក្នុងមហាវិទ្យាល័យនីតិសាស្ត្រនិងវិទ្យាសាស្ត្រសង្គមនៃសាកលវិទ្យាល័យវាបរាយខេត្តបាត់ដំបងអឺសម្រាប់ខ្ញុំយុទ្ធធម៌មានន័យថាភាពស្មើគ្នាមិនលំអៀងនិងត្រឹមត្រូវទៅតាមច្បាប់ចំពោះខ្ញុំតល់ខ្ញុំយល់ថាយុទ្ធធម៌គឺជា ភាពស្មើគ្នា ចំពោះមុខច្បាប់ ខ្ញុំយល់ថាយុតិធម៌គឺមានន័យថាភាពស្មើគ្នានៃអំពើល្អនៅក្នុងប្រព័ន្ធផ្លូវច្បាប់ភិក្ខុសយចន្ទ្រីកងនៅ វត្តកណ្ដាលទីក្រុងបាត់ដំបងហើយសប្តាហ៍ថ្ងៃអាសិក្សា នៅសាកលវិទ្យាល័យបៀប្រៃតាមការយល់ឃើញតាមគំនិតរបស់អាត្មាពាក្យពាក្យថាយុទ្ធធននេះ គឺមានន័យថាភាពស្មោះត្រង់ឬក៏ភាពភាពទៀងត្រង់ភាពត្រឹមត្រូវ ភាពពិតដែលយើងចង់បានគ្រប់គ្នាដែលនេះខ្ញុំបានមកចូលនៅទីនេះនេះខ្ញុំចង់និយាយអំពីពាក្យថាយុទ្ធធរយុទ្ធធរគឺមានន័យសម្រាប់ខ្ញុំគឺមានន័យថាយុទ្ធធរគឺ ភាពស្មើគ្នាសមភាពរបស់ប្រជាពលរដ្ឋគ្រប់រូបនៅចំពោះមុខច្បាប់មិនថាអ្នកនោះជា អ្នកមានឬ អ្នកក្រ អ្នកមានអំណាចឬក៏អ្នកគ្មានអំណាច គឺយើងទាំងអស់គ្នាគឺត្រូវតែមានយុត្តិធម៌ត្រូវការយុត្តិធម៌សម្រាប់ខ្លួនឯងទាំងអស់គ្នានៅចំពោះមុខតឡាការការគោរពសិទ្ធិគ្នាស្មារតីគ្នានៅចំពោះមុខច្បាប់ទាំងអស់គ្នាខ្ញុំយល់ថាប្រព័ន្ធយុត្តិធម៌នៅកម្ពុជានឹងរីកចម្រើននៅក្នុងថ្ងៃអនាគតទៅយុតិធម៌នឹងអាចមានការរឹតបន្តឹងខ្លាំងនិង មានការអភិវឌ្ឍខ្លាំងចំពោះប្រព័ន្ធច្បាប់ក្នុងប្រទេសកម្ពុជាយើងសប្តាហ៍ថ្ងៃនេះ បញ្ហាសម្រាប់ប្រទេសកម្ពុជានៅថ្ងៃអនាគតសម្រាប់យុទ្ធធននេះ គឺទាមទារឲ្យ មនុស្សគ្រប់រូបចូលរួមទាំងអស់គ្នាហើយដោះស្រាយរាល់បញ្ហាទាំងឡាយណាដែលកើតមាននៅក្នុងសង្គមជាពិសេសគឺស្ថាប័នគ្រប់ស្ថាប័នទាំងអស់